បងស្មាក់អូនស្មោះចុងក្រោយខាងប្រុសត្រូវជាប់គុកក្រោយបបុលគូស្នេហ៍ឡើងឋានសួគ៌ ជនសង្ស័យឈ្មោះរាសរុនភេទប្រុសអាយុ18ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃខ្លងឃុំរកាតស្រុកភ្នំក្រវាញត្រូវបានសមត្ថកិច្ចចាប់គាត់ខ្លួន ក្រោយទទួលបានពាក្យបណ្ដឹងពីស្ត្រីម្នាក់ឈ្មោះខឿតសារ៉េតអាយុ46ឆ្នាំ រស់នៅភូមិវាលឃុំសំរោងស្រុកភ្នំក្រវាញត្រូវជាម្ដាយបង្កើតរបស់ជនរងគ្រោះឈ្មោះហវចពីបទរួមភេទជាមួយកូននាងជាអនិច្ចជនអាយុក្រោម ម15ឆ្នាំ ដែល បានប្រព្រឹត្តកាលពីថ្ងៃទី30ខែមេសា ឆ្នាំ2023វេលាម៉ោង1:30នាទីយប់នៅឯភូមិព្រៃខ្លងយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះហវច បានឲ្យដឹងថា នៅថ្ងៃទី27ខែមេសា ឆ្នាំ2023វេលាម៉ោង14:30នាទីរសៀលជនសង្ស័យដែលជាសង្សាររបស់នាងឈ្មោះរ៉ាសរុនបានជិះម៉ូតូទៅដប់នាង និងមិត្តភ័ក្តិ ម្នាក់ឈ្មោះរ៉ាតវតី ពីមុខសាលាបឋមសិក្សាវាលដើម្បីនាំគ្នាទៅញ៉ាំអីនៅកញ្ចុះមួយកន្លែងស្ថិតនៅក្នុងភូមិព្រែក3ឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ជាមួយមិត្តប្រុសម្នាក់ទៀតឈ្មោះបឿភេទប្រុសអាយុ14ឆ្នាំរស់នៅភូមិព្រៃស្មាច់ឃុំរកាត ស្រុកភ្នំក្រវាញដែលត្រូវជាសង្សាររបស់ឈ្មោះរ៉ាតវតីដោយនាំគ្នាទៅអង្គុយញ៉ាំអីនៅទីនោះសកម្មភាពនេះបានធ្វើជារៀងរាល់ថ្ងៃរ រហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2023ពួកនាង បាននាំគ្នាអង្គុយលេងរហូតដល់យប់ជ្រៅវេលាម៉ោង1:30នាទីរំលងអាត្រៀតព្រមទាំង បានជ្រុលជ្រោះជាមួយគ្នារួមរយៈនៅយប់នោះ ហើយក្រោយមកម្ដាយនាងក៏បានជជែកសួរដឹងរឿងរ៉ាវហេតុផលអស់ក៏បាននាំនាងទៅ ដាក់ពាក្យបណ្ដឹងដឹងសង្សារតែម្ដង ដោយឡែកលោកវរៈសនីតោគឹមវិចិត្រអធិការរងនៃអធិការ ការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានបញ្ជាក់ឲ្យដឹងថា ចំពោះករណីនេះសមត្ថកិច្ចបានខត់ខ្លួនជនសង្ស័យឈ្មោះរ៉ាសារុននៅថ្ងៃទី30ខែមេសាឆ្នាំ2023វេលាម៉ោង11:15នាទីព្រឹកតាមពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះដើម្បីនាំយកជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកតាមនីតិវិធីច្បាប់បច្ចុប្បន្នសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿង រឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបងខេត្តដើម្បីចាត់ការតាមនីតិវិធីផងដែរសូមបញ្ជាក់ផងដែរថានេះជាមេរៀនជីវិតដែលបងប្អូនយុវវ័យគួរពិចារណាឲ្យបានល្អិតល្អន់មុនសម្រេចចិត្តធ្វើអ្វីមួយដែលសង្គមមិនទទួលស្គាល់និងខុសយ៉ាងធ្ងន់ធ្ងរទៅលើវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរដែល បានបន្សល់ តាំងពីបុរាណកាលមកប៉ុន្តែយ៉ាងណា មហាជនក៏បាន សំណូមពរដល់ អញ្ញាធរសមត្ថកិច្ចក៏ដូចជាតុលាការផងដែរលើករណីមួយនេះដោយពួកគេដាក់ជាសំណួរថាតើពិតជាខុសតែភាគីបរោះតែម្ខាងឬយ៉ាងណាបើពួកគេទាំងពីរនាក់ស្ម័គ្រចិត្តប្រព្រឹត្តកំហុសនេះជាមួយគ្នាដោយគ្មានការបង្ខិតបង្ខំនោះទេទោះបីភាគីជនរងគ្រោះជាអនិច្ចជនក៏ពិតមែនប៉ុន្តែតាមចម្លើយសារភាពគឺនាងបានដឹងយ៉ាងច្បាស់ពីបំណងសង្សាររបស់នាងដូច្នេះបាប់ក៏គួរថ្លឹងថ្លែង ថ្លែងលើចំណុចនេះផងដែរព្រោះជាការស្ម័គ្រចិត្តទាំងសងខាងមិនមែនជាការបង្ខិតបង្ខំឡើយ។